បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់មកបង្ហាញតកតងជាមួយនឹង account ថ្មីបាទនិយាយទៅឲ្យយើងចាប់ដើមលក់គឺថ្មីហើយតាមពិត account នឹងលក់យូរហើយបាទអញ្ចឹងគឺដូរមកម្ចាស់ទៅមកម្ចាស់ទៀតហើយបងប្អូនបាទប៉ុន្តែដោយសារតែគាត់ទិញបានមួយរយៈហើយឥឡូវគាត់ចង់លក់វិញថែមបន្តទៀតអញ្ចឹងណាហើយតម្លៃក៏វាកាន់តែចុះជាងនឹងបាទអញ្ចឹងសម្រាប់ hero នេះគឺ តម្លៃខ្ញុំសូម private អ្នកទាំងអស់គ្នាដោយសារតែម្ចាស់គេឲ្យ private គឺយើងនិយាយទៅគឺគេឲ្យយើងបិទតម្លៃបាទបើសិនជាបងប្អូនចង់ដឹងតម្លៃប៉ុន្មានគឺបងប្អូនអាច inbox មកខ្ញុំបានបាទបាទអញ្ចឹងតោះយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាមុនពេលចូលទៅមើលខ្ញុំសូមប្រាប់បន្តិចបាទតកតងទៅនឹងបងប្អូនយើងក៏ចង់លក់ account Mobile Legend បាទ គឺអ្នកទាំងអស់គ្នាឆាតទៅ page Pro AK2 បាទគឺជា page តូចរបស់ខ្ញុំអញ្ចឹងនៅក្នុង page នេះខ្ញុំមានជាមួយនឹង editor បាទដែលជាជំនួយការរបស់ខ្ញុំគាត់ចាំ reply អ្នកទាំងអស់គ្នាគាត់ចាំជួយលក់ឲ្យអ្នកទាំងអស់គ្នាប៉ុន្តែពេលខ្លះក៏គាត់រវល់ដែរអញ្ចឹងណាអញ្ចឹងខ្ញុំខំតែចង់បញ្ជាក់ប្រាប់ថាពេលដែលអ្នកទាំងអស់គ្នាចង់លក់គឺអ្នកទាំងអស់គ្នាត្រូវតាក់ទងទៅខាងហ្នឹងបាទឥឡូវខ្ញុំបង្ហាញបន្តិចបងប្អូនបាទឈប់ចាំបន្តិចបាទនេះគឺ page ហ្នឹងបងប្អូនបាទឈប់សូមចាំបន្តិចសិនអ្នកទាំងអស់គ្នាបាទ បាទនេះគឺ page ហ្នឹងបងប្អូននេះបាទចឹងអ្នកទាំងអស់គ្នា search ទៅគឺអ្នក follow 7000ជាងណាមើលច្បាស់បាទហើយមានលេខទូរស័ព្ទរបស់ខ្ញុំ2ខ្សែហ្នឹងបាទចឹងប្រយ័ត្នចំជាមួយនឹង account fake បាទចឹងអ្នកទាំងអស់គ្នាចូលទៅក្នុង page ហ្នឹងអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូរបៀបក្នុងការផ្ញើ hero មកលក់ចឹងពេលដែលមើលវីដេអូនឹងចប់ហើយអ្នកទាំងអស់គ្នាគ្រាន់តែ send ទៅក្នុង page ហ្នឹងទៅបាទ Messenger ទៅ page ហ្នឹងតែម្ដងទៅគឺផ្ញើជារូបភាពដាក់លេខទូរស័ព្ទតម្លៃហើយ description អញ្ចឹងទៅ ហើយបងប្អូនយើងភាគច្រើនគឺខ្ញុំប្រាប់គាត់នៅតែឆាតមកភ័យធំខ្ញុំដដែលដដែលដដែលខ្ញុំពិបាកមែនតើនៅពេលចឹងខ្ញុំវារីផ្លាយអត់តណាពេលខ្លះគឺមានអ្នកទិញ3 4អ្នកក្នុងពេលតែមួយចឹងយើងឡាយតែ level chain ឲ្យគេទៅអត់បានអត់បានរីផ្លាយទេចឹងណាហើយជំនួយការរបស់ខ្ញុំផ្ទាល់ជា editor ហ្នឹងគឺគាត់ពេលខ្លះគាត់ level ដែរចឹងអ្នកទាំងអស់គ្នាអាចរងចាំគាត់ឬក៏អាចព្យាយាមឆាតម្ដងហើយម្ដងទៀតបាទតើតើនឹងការលក់បាទហើយ អូខេអញ្ចឹងឥឡូវយើងអត់មានអីទៀតទេបាទអញ្ចឹងយើងចាប់ផ្ដើម review ជាមួយនឹង hero ទាំងអស់គ្នាអញ្ចឹង hero នេះគឺមានជាមួយនឹង avatar top friend បាទ top fan គឺ5000 diamond មិនបាន avatar នេះបាទនេះស្អាតមែនតើបងប្អូន បាទហើយតម្លៃវាសមរម្យមែនតើបងប្អូនបាទនៅក្នុងនោះគឺមានជាមួយនឹង Hilda Saber បាទ Mia Ruby បាទអ្នកទាំងអស់គ្នា Saber គឺមានទាំង Epic មានទាំង Legend បាទ Chu មានទាំង Chu Epic បាទ មានទាំង K ឥឡូវចាំទៀតយើងមើល K ទាំងអស់គ្នាបាទនេះ Karina Selena Odette Kimi បាទ Lunoch Leomon បាទដាំងអានេះខ្ញុំនិយាយពី skin ល្អល្អណាបាទ Minotaur Claude Chu បាទ Johnson Sack Leslie បាទអញ្ចឹងគឺមានជាមួយ skin legend ប្រភេទពួក time limited ទៀតបាទគឺប្រភេទ event គឺងាយរកបានទេ legend បាទបាទ Matis Kagora បាទ Kai Leslie អា Lucas បាទកតុកកាចា Edithel, Fanny, S và uh, Lancelot, Fria, Roger, ừ. Odette, Sack Lancelot ទៀតហើយបាទគឺវាមាន số ដែរផងមាន epic mà Cousin, Silong, Franco và Lunox, Bruno và Aurora, Quinivia và Kacha, Aldous Omwan, Granger, Thasa, Selena, Kufra, Cousin Badang Chang'e Hayabusa Airtel បាទហើយប្រភេទ D-Rod KLS បាទ Quinivia បាទនេះប្រភេទពួក Libon បាទ God Star គាត់គឺមាន Star មានទាំង Legend អ្នកទាំងអស់គ្នាហើយជាមួយនឹង skin 1000ជាង900ជាងនេះក៏ច្រើនដែរអ្នកទាំងអស់គ្នាបាទចឹងសរុបទៅវា300 skin ជាងបងប្អូនបាទ Cup Series មែនតើណាបាទនេះគឺជាប្រភេទ skin special បងប្អូនណាបាទ អូខេបាទចឹង skin របស់វាសរុបគឺ315 skin បងប្អូន315 skin ចាំខ្ញុំដាក់នៅក្នុង thumbnail តែម្ដងទៅបងប្អូនបាទអូខេតម្លៃវាសមរម្យហ្នឹងប៉ុណ្ណឹងបាទប៉ុន្តែតម្លៃប្រាប់ហ្នឹងថាសមរម្យអញ្ចឹងតើ inbox មកអូខេបាទនៅក្នុងនេះវាមាន fragment មួយចំនួននៅសល់ច្រើនបងប្អូនបាទអូខេបាទនេះ អានេះ skin trail ស្អីអីចឹងណាបាទនេះនេះយើងឆាំង sport បាទអញ្ចឹងនៅសល់ free មួយដែរអូខេអ្នកនរគ្នាតម្លៃវាសមរម្យបងប្អូន hero នេះតម្លៃសមរម្យបាទឥឡូវយើងចូលទៅមើលប្រភេទបាទ emblem emblem គឺវានៅ stir ខ្លះខ្លះបាទអញ្ចឹងវាមាន58 60 50គុណនេះ upgrade បានទៀតដែរប្រភេទ mark upgrade mark មួយទៀតហើយហ្មងទៅអូខេបាទអញ្ចឹងវាមាន60 50ជាងខ្លះវានៅចាខ្ញុំដាក់30ដែរអត់អីទេ បាទឥឡូវយើងមើលអានេះបន្តិចមើលបងប្អូននេះបាទបាទអញ្ចឹង recall វាមាន recall បាទនេះបាទនេះ recall មើលអស់តែម្ដងតែមិនថាយើងបានមើលអូខេអញ្ចឹងអ្នកនរអគ្នាចង់មើលអីបន្ថែមទៀតអាច comment ទៅខាងក្រោមឬក៏អ្នកនរអគ្នា inbox តែម្ដងទៅក៏បានដែរឥឡូវខ្ញុំសូមធ្វើវីដេអូរៀងខ្លីៗបន្តិចទៅបងប្អូនបាទបាទនេះគឺយើងមើលកន្លែង set set វានេះបាទ មួយសែតមួយសែតណាអញ្ចឹងអញ្ចឹងអ្នកទាំងអស់គ្នាដូចយើងបានប្រាប់ចឹងអ្នកទាំងអស់គ្នាតាក់ទងទៅនឹងបងប្អូនយើងដែលគាត់លក់ account បើសិនជា account នឹងមានបញ្ហាដូចជា disconnect អត់ចេញចំណុចណាមួយអ្នកទាំងអស់គ្នាអត់តាមបានរៀប disconnect ឲ្យផងយកមកលក់មិនចាំបាច់យកមកលក់ទេគឺខ្ញុំអត់នេះទេបាទចឹងអ្នកទាំងអស់គ្នាគួរតែគិតកន្លែងហ្នឹងបើសិនជា account នឹងមានបញ្ហាគឺមិនចាំបាច់ផ្ញើខ្ញុំលក់ទេពីព្រោះប្រហែលថ្ងៃនេះគឺសម្បូរច្រើនមែនតើពីព្រោះអាហ្នឹងគឺវាអាច disconnect បានដែរក៏ប៉ុន្តែវាត្រូវប្រើពេលវេលាយូរចឹងណាអញ្ចឹង មួយគឺ account ដែល disconnect អត់ចេញចំណុចណាមួយគឺមិនចាំបាច់ចូលមកលក់ទេពីរគឺ account ដែលអត់មាន password Gmail ដែលគ្រប់គ្រងមុនធូនគឺខូចមុនធូននេះជាដើមបាទអញ្ចឹងមិនចាំបាច់ផ្ញើមកទេពីព្រោះនាំតែខាតពេលវេលាអត់ប្រយោជន៍ទេបាទហើយមួយទៀតជាចុងក្រោយខ្ញុំចង់ផ្ដាំទៅបងប្អូនយើងកុំបាទប្រកែទុកចិត្តចំពោះ page មួយចំនួនក៏ដូចជា link ដែលគេផុស free diamond free hero គឺមុននឹងបន្តិចហ្នឹងគឺមាន pro មួយចាញ់បោកគេអស់មួយទៀតហើយបាទឥឡូវខ្ញុំរកខោឲ្យទៀតហើយ បាទអញ្ចឹងគឺ set មែនតើចឹងអ្នកទាំងអស់គ្នា complex បើសិនជាចង់លក់ account អាចឆាតតែ page នឹងបានបាទឆាតតែ page តូចរបស់ខ្ញុំហ្នឹងទៅបាទហើយ complex ជួយ like follow ម្នាក់មួយផងព្រោះថា page ហ្នឹងគឺខ្ញុំទុកសម្រាប់ផុសលក់តែម្ដងគឺចូល1000 hero ជាងហើយបើសរុបទាំង hero ទាំងអស់ណាបាទចឹងគឺខ្ញុំលក់ទៅក្នុង page ហ្នឹងឯង page តូចហ្នឹងឯងអូខេចឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាទអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាទ